ខេជម្រាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់ជាមួយខ្ញុំបានជឿនប្លុកបាទហើយនេះគឺខ្ញុំចេញវីដេអូមួយបាទគឺដោយសារខ្ញុំខានចេញវីដេអូយូរដែរបាទថ្ងៃនេះគឺខ្ញុំចេញវីដេអូខ្ញុំទៅធ្វើ review ហាត់ប្រាំពីដុំធំធំបាទមុននឹងទៅធ្វើ review សូមបងប្អូនកុំភ្លេចជួយ like subscribe បើសញ្ញាកណ្ដឹងវគ្គបាទតោះឥឡូវខ្ញុំឲ្យខាត់ពេលយូរយើងទៅទាំងអស់គ្នាបាទ ឈិញមកលុយបាទមកលុយខំប្រឹងបាទមើលអូហូបាទអាប្រាំដើម្បីសុខភាពបាទអូខេ Hello អូមួយសាច់ដោះកអូខំទៅវិញបាទគឺខ្ញុំអត់បានហាន់ទេបាទគឺខ្ញុំមកថត review នេះបាទគឺដោយសារខាងខ្ញុំដាក់អាទៅគេផ្អើលបាទគឺអេមប្រូអូសាច់ដោះធំអូខេបាទថ្ងៃនេះគឺមកតា2នាក់3នាក់ទេបាទគឺសាមីភ្លៀងគឺអត់មានណាមកទេបាទ Mira, a អេមប្រូអេមអេមស្ដីនេះថេកតែនិយាយបាទអត្រាដើម្បីសុខភាពនៅក្លាប់លោកគ្រូសម្បូរណាអូខេបាទលោកគ្រូបាទលោកគ្រូ